បាទនៅស្រុកនេះបងប្អូន គេមិនធ្វើតែផ្ទះអត់មនុស្សឯងភ្ញាក់អញចង់ងាប់អានេះវិញស្រែកលឺនេះលឺបាទ Good morning បងប្អូនបាទពីខ្ញុំខ្មែរ Simple Life ថ្ងៃនេះបាទព្រឹកនេះបាទខ្ញុំនេះខ្ញុំដើរមកជុំវិញបឹងនេះឲ្យបងប្អូនមើល បើថាចង់ដឹងមានស្អីខ្លះបាទសូមអញ្ជើញតាមដានទាំងអស់គ្នាជុំវិញបឹងនេះខ្ញុំដើរអាជុំទូចអត់ដើរជុំធំទេព្រោះខ្ញុំមកវាដើរមកពីផ្ទះប្រហែល3 4គីឡូដីវាហត់បាទអេកសារឥឡូវដើរខ្ញុំដើរជុំមកជុំវិញបឹងឲ្យមើលបាទអូខេបាទអញ្ចឹងបាទតាមដានទាំងអស់គ្នាតើមានស្អីខ្លះបាទអូខេថ្ងៃនេះក្តៅហើយខ្យល់ទៀតបាទថាជាលឺវូវូបន្តិចអូខេសូមអភ័យទោសបាទ កងានអូកងានកងានកងានខ្មៅបាទធម្មតាកន្លែងនេះច្រើនណាស់តែមើលវាក្តៅអាខ្លះវាចូលអស់ធម្មតាកន្លែងនេះកន្លែងគេមើលមើលពួកវាហ្នឹងបាទ ខាងនេះក៏អត់សូវមានដែរទៅអស់ទៅដេកបឹងទឹកអានេះនៅស្រុកនេះបាទនៅស្រុកនេះបងប្អូនគេមិនធ្វើតែផ្ទះអត់មនុស្សឯងភ្ញាក់អញចង់ងាប់អានេះវិញស្រែកលឺនេះលឺនេះ គេធ្វើផ្ទះឲ្យមនុស្សតែគេត្រូវធ្វើផ្ទះឲ្យសត្វនៅដែរអាទូចនេះមិញស្អែកលឺអាធំស្អែកលឺយើងមិនថាអាទូចនេះឯងចឹងមកបាទនោះវាមានស្អីវាទេបាទវាស្អែកនេះអាមួយនេះ ងាកគេឡើងមកអង្គុយសង់តែมองតាមនេះមកបាទគេធ្វើរោងធ្វើអីធ្វើកន្លែងចង់អង្គុយដីក៏បានទៅស្មៅអង្គុយលើតុក៏បានឡើងលំហែកាយគេបាទ ខាងនោះដែលបានទៅខ្ជិលក៏បឹងដែរយ៉ាងណាណា